ក្រីតោច្រឡឹងអំទូមទឹកបឹងកំប្រឹងពងកាយក្រីតោច្រឡឹងអំទូមទឹកបឹងកំប្រឹងពងកាយសែនអាណិតត្បិតឃើញមេម៉ាយអាណិតចោមឆាយខ្លាយកើតជាស្នេហ៍អូនអើយអូនដឹងខ្លួនឬទេ មេម៉ាយថ្មីថ្មីសេះនៅត្រង់ខ្ចីដូចត្រីក្រមុំមេម៉ាយថ្មីថ្មីសេះនៅត្រង់ខ្ចីដូចត្រីក្រមុំថត់មិនថត់ហើយគោមិនគោមល្អហើយសែនសំលមុំឲ្យស្នេហាវាបងហើយអូនឆ្លើយយ៉ាងណា កំឡោះមេម៉ាយមិនបាច់ដងត្រាយឲ្យវែងធ្វើអ្វីកំឡោះមេម៉ាយមិនបាច់ដងត្រាយឲ្យវែងធ្វើអ្វីកងក៏បាយមេម៉ាយក៏ត្រីកន្ទុយបារីស្រីហើយក៏ឆ្នាំទូតូចក្តីកន្ទុយបារីក៏ឆ្នាំ កំឡោះមេម៉ាយមិនបាច់ដងត្រាយឲ្យវែងធ្វើអ្វីកំឡោះមេម៉ាយមិនបាច់ដងត្រាយឲ្យវែងធ្វើអ្វីកងក៏បាយមេម៉ាយក៏ត្រីកន្ទុយបារីត្រីហើយក៏ឆ្នាំទូតូចក្តីកន្ទុយបារីក៏ឆ្នាំ